បាទមកជួបគ្នាជាមួយនឹងមេរៀនទី3និយាយពី Green Grow for Sustainable ហើយក្នុងបរិបទប្រទេសកម្ពុជារបស់យើងអញ្ចឹង Development in Cambodia អញ្ចឹងក្នុងការអភិវឌ្ឍប្រទេសកម្ពុជាយើង ហើយថាតើប្រទេសកម្ពុជាយើងបានរួមចំណែកនៅក្នុងការទប់ស្កាត់ទៅលើបញ្ហាការអភិវឌ្ឍលើ green នឹងយ៉ាងម៉េចខ្លះបាទអញ្ចឹងយើងមើលទាំងអស់គ្នានៅក្នុង chapter នេះ បាទចំពោះ chapter ខនថនបាទខនថនអឺទី1និយាយពី introduction ទូទៅពាក់ព័ន្ធគ្នាជាមួយនឹងប្រទេសកម្ពុជា ទី2 environment ហើយ legal framework ជាមួយនឹងទី3 climate change ហើយទី4 national green grow អញ្ចឹងពី4 5រហូតដល់7ចំណុចនៅក្នុងមេរៀនទី7 ទី3នេះបាទអញ្ចឹងខ្ញុំសង្ខេបប៉ុណ្ណឹងហើយយើងចាប់ចូលដល់ចំណុចនីមួយៗបាទអូខេអញ្ចឹងចំណុចទី1គឺយើងនិយាយពី introduction បាទ introduction អញ្ចឹង introduction នៅក្នុង chapter 1គឺសំដៅទៅលើការនេះណែនាំពនិយាយពីបញ្ហាទូទៅពាក់ព័ន្ធគ្នាជាមួយនឹង climate change បាទ climate change issue ណាបញ្ហាប្រឈមពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរអាកាសធាតុអញ្ចឹងសំដៅទៅលើអីសំដៅទៅលើនេះ global warming ណាពាក់ព័ន្ធគ្នាជាមួយនឹងអឺបញ្ហាអាកាសធាតុដែលធ្វើឲ្យជាអត្តពលទៅលើអឺអឺអាកាសធាតុទាំងសកលណា increase temperature ធ្វើឲ្យកំណើនអឺ សេតនភាពកើនឡើងដែលធ្វើឲ្យពិភពលោកលែងវមហើយវាកាន់តែក្តៅទៅ ក្តៅទៅ ក្តៅទៅណា heat wave នេះ drought នេះគ្រោះរាំងស្ងួត sea level rise នេះកម្រិតនៃអឺកម្រិតនៃទឹកសមុទ្រវាកាន់កើនឡើងអាហ្នឹងខណៈពេលដែលយើងគិតថាកម្ដៅកាន់តែខ្លាំងព្រោះជាក់ស្ដែងនៅ ក្នុងនៅលើផែនដីបរិមាណទឹកនិងទឹកកកគឺវាច្រើនជាង ភពផែនដី បាទទៅលើផ្ទៃដី រៀបតៃដីណាអញ្ចឹងនៅពេលដែលវា មានកម្ដៅកាន់តែខ្លាំងធ្វើឲ្យនីវ៉ូទឹកសមុទ្រហ្នឹងកាន់តែខ្លាំងដោយសារអីបាទនីវ៉ូទឹកសមុទ្រកើនឡើង គឺស្របពេលជាមួយនឹងកម្ដៅឡើងខ្លាំងដោយសារតែមានការរលាយនៅផ្ទាំងតកនៅតំបន់ត្រជាក់បាទតាតំបន់ដែលមានកកឲ្យផ្សេងផ្សេងអញ្ចឹងវាបានរលាយកម្ដៅកាន់ខ្លាំងធ្វើឲ្យតកកាន់តែរលាយរាល់នីវ៉ូទឹកសមុទ្រគឺកើនឡើងអញ្ចឹងទឹក បរិមាណទឹកនៅលើផ្ទៃដី វាកាន់តែកើនឡើងកាន់តែខ្ពស់ទៅខ្ពស់ទៅណានេះជាចំណុចមួយដែលរមប្រឈមប្រឈមបាទចំណុចទី2 increase នេះ salinity shortage of fresh water នេះចាប់ផ្ដើមកាត់បន្ថយ ចាប់ផ្ដើមខ្វះខាតទៅលើទឹកណាទឹកប្រើប្រាស់ណា IC melting នេះ flood solid soils soil degradation ជាមួយនឹង warm out of soil fertilizer អញ្ចឹងពាក់ព័ន្ធគ្នាជាមួយទាំងអស់នេះគឺសិតតាជាកតាដែលចាស់តពលទៅលើអឺធម្មជាតិបាទតាំងពីទឹកចំនួនតាំងពីអាស៊ីតតាំងពីអីកើតឡើងទាំងអស់ណាណាជីជាតិអីធ្វើឲ្យបញ្ហាប៉ះពាល់ទៅលើ ស្ថានភាពនៃផ្ទៃដីអូខេអញ្ចឹងអាហ្នឹងរឿងហ្នឹងគឺប៉ះពាល់ធ្ងន់មែនតែនសម្រាប់ប្រទេស ទូទៅណាទូទាំងពិភពលោកដែលគេយកចិត្តទុកដាក់អូខេចំណុចបន្ទាប់ មួយទៀតពាក់ព័ន្ធគ្នាជាមួយនឹងសកម្មភាពមនុស្សជាមួយនឹង natural ណា humanity activity and natural disaster post posting major concern and challenge អញ្ចឹងរាល់សកម្មភាពជាមួយនឹងគ្រោះធម្មជាតិនឹងបានធ្វើឲ្យកើតឡើងទៅនឹងបញ្ហាប្រឈមជាច្រើនណាពាក់ព័ន្ធជាមួយនឹងបញ្ហាសកម្មភាពមនុស្សដែលខ្ញុំបាននិយាយ ពាក់ព័ន្ធគ្នាជាមួយនឹងមេរៀនទី1ពីសកម្មភាពនៃការអភិវឌ្ឍប្រទេសពីសកម្មភាពដែលមនុស្សគាត់ធ្វើដំណើរការនៅក្នុងការរស់នៅប្រចាំថ្ងៃគឺសិតតែជា ទង្វើទាំងឡាយណាដែលប៉ះពាល់ទៅលើធម្មជាតិហើយវាអាចបង្កឲ្យទៅជា គ្រោះធម្មជាតិហ្នឹងណាចឹងហើយលក្ខណៈប៉ះពាល់មួយទៀតគឺពាក់ព័ន្ធគ្នាជាមួយនឹងនេះ insecurity of food នៅពេលដែលមានបញ្ហាហ្នឹងធ្វើឲ្យ បញ្ហាមួយចំនួនកើតឡើងតាមរយៈអាហារអាហារក៏ជាបញ្ហាមួយ energy នៃធម្មពលសេដ្ឋកិច្ចហិរញ្ញវត្ថុក៏ប៉ះពាល់អញ្ចឹងខណៈពេលដែលមានគ្រោះរាំងធ្ងន់ស្ងួតសកម្មភាពមនុស្សកើតឡើងវាធ្វើឲ្យអឺប្រឈមទៅលើកត្តាទាំងអស់នេះ social sus instability instability ណានេះបញ្ហាសង្គមហើយជាមួយនឹងសង្គមដែលគ្មានស្ថិរភាព loss Ecology Balance នេះ for both developed developing country ទាំងអស់អញ្ចឹងខណៈពេលដែលវាមានបញ្ហានឹងកើតឡើងវាធ្វើឲ្យអឺប្រព័ន្ធ Ecology ហ្នឹងកាន់តែថយចុះដែលធ្វើឲ្យពុំមានភាព ស្មើគ្នារវាងប្រទេសអភិវឌ្ឍនិងប្រទេសពិវត្តកំពុងអភិវឌ្ឍអញ្ចឹងនិយាយរួម គឺសកម្មភាពជាមួយនឹងទាំងវើទាំងអស់របស់មនុស្សហ្នឹងគឺជា កត្តាដែលប្រឈមជាមួយនឹងគ្រោះធម្មជាតិ នៃបញ្ជូធម្មជាតិបើយើងនិយាយពីការសង់អាគារហ្នឹងគឺយើងជីកដីណាទម្លុះទម្លាយដីណាការជីករ៉រ៉ែអាហ្នឹងសិតតែជារឿងអឺប៉ះពាល់ទៅលើធម្មជាតិហើយបាទព្រោះនៅ ក្នុងនៅក្នុងប្រទេសមួយចំនួនដែលគេអភិវឌ្ឍដែលគេប្រទេសគេជឿនលឿនហ្នឹងធនធានធម្មជាតិរបស់គេ គឺគេមិនបានយកទេ បាទគេអភិវឌ្ឍនៅនឹងកន្លែងបាទបើនិយាយពីដូចប្រទេសអូស្ត្រាលី ដែលតាមអ្វីដែលខ្ញុំដឹង តាមការស្រាវជ្រាវតាមការអាន អត្ថបទអីផ្សេងផ្សេងគឺសង្កេតឃើញថានៅប្រទេសអូស្ត្រាលីគឺប្រពន្ធប្រព័ន្ធប្រភព ធម្មជាតិរបស់វាគឺច្រើនមែនទែនប្រទេសហ្នឹងណាបាទប្រទេសដែលគេ សង្កត់សម្គាល់មើលប្រព័ន្ធអឺធនធានធម្មជាតិនៅក្នុងប្រទេសអូស្ត្រាលីហ្នឹងហើយសួរថាតើប្រទេសអូស្ត្រាលីគាត់រស់នៅយ៉ាងម៉េចហើយគាត់គាត់ព្យាយាមស្វែងរកដែរអញ្ចឹងគាត់ប្រើធនធានហ្នឹងគាត់គាត់ប្រើ ធនធានដែលមានស្រាប់ដែលមាននៅហ្នឹងគឺគាត់ឆ្នៃគ្រប់មធ្យោបាយទាំងអស់ បាទឆ្នៃដែលអាចធ្វើទៅបានដោយគាត់មិនមិនមិនជីកមិនមិនទទួលផលពីពីធម្មជាតិហ្នឹងទេព្រោះគាត់គិតពីបញ្ហានៃការប្រើប្រាស់បញ្ហានៃកតាប្រឈមជុំវិញបញ្ហាដែលគាត់អភិវឌ្ឍដែលគាត់ជីកយករ៉ែដែលគាត់ជីកយកធនធានធម្មជាតិទាំងអស់ហ្នឹងអាហ្នឹងដែលជាចំណុចមួយដែលគាត់ពិចារណាហើយគិតទៅលើ sustainability នឹងឯងអូខេអូខេហើយចំណុចបន្តបាទចំណុច បន្តពាក់ព័ន្ធគ្នាជាមួយនឹងនេះ potential use of នេះ natural resource អាហ្នឹងដូចតែខ្ញុំបានបង្ហាញមិញនិយាយពីរឿងប្រទេសអូស្ត្រាលីហ្នឹងអញ្ចឹងនេះជាលក្ខណៈនៃការដែលគាត់ប្រើធនធានធម្មជាតិរបស់គាត់នឹងឲ្យមាន សក្តានុពល បាទឲ្យឲ្យឲ្យត្រូវតាមកម្រិតតាមស្តង់ដារព្រោះថាតើរយៈពេលគាត់ប្រម៉ែប្រមូលធម្មជាតិរបស់គាត់យកទៅផលិតយកទៅកែច្នៃណា ឬក៏គាត់ទទួលផលពីធម្មជាតិរបស់គាត់ហ្នឹងកម្រិតណាអញ្ចឹងគាត់អាចយកមកឆ្នៃតាមលទ្ធភាពដែលអាចធ្វើទៅបានដោយប្រើ ធនធានធម្មជាតិហ្នឹងតិចបំផុតដែលអាចដែរបើសិនជាអត់អភិវឌ្ឍបើសិនជាអត់ស្រូបយកផលពីធនធានធម្មជាតិហ្នឹងទេគាត់អាចយកអ្វីមកឆ្នៃបានអញ្ចឹងគាត់ឆ្នៃតាមអានឹងអស់លទ្ធភាពហើយបានគាត់ចាប់ផ្ដើមយកអញ្ចឹងណាអញ្ចឹងតាមប្រទេសនីមួយៗយើងសង្កេតមើលថាតើប្រទេសណាខ្លះដែលគាត់ប្រើដូច ដូចប្រទេសដែលល្បីរឿងព្រេងរឿងអីហ្នឹងសិតតែជារឿងមួយដែលល្អហើយជាគុណសម្បត្តិរបស់គេប៉ុន្តែមិនដឹងថាតើគេប្រើធនធានហ្នឹងកម្រិតណាអានេះជាយន្តការជាយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេសរបស់គេប្រកបទៅដោយជារិភាពថាតើកម្រិតណាដែរអាហ្នឹងតើយើងស្វែងយល់បន្ថែមទៀតប៉ុន្តែសម្រាប់ប្រទេសមួយចំនួនដែលយើងប្រើជាកលឹះនៅក្នុងនោះគឺយើងត្រូវប្រើនេះ potential excessive potential use នេះត្រូវប្រើប្រាស់ណាធនធានធម្មជាតិ ដែលមានស្រាប់ហ្នឹងឲ្យមានសក្តានុពលនេះ growing population and industry grow also expert strong pressure នេះរាល់ការដែលធ្វើឲ្យមានការរីកចម្រើនទៅលើសហគ្រាសក៏វាជាកត្តាមួយដែលធ្វើឲ្យមានសម្ពាធទៅដល់បរិយាកាសឬក៏បរិស្ថានណាវាកាន់តែធ្វើឲ្យអឺមានភាពប្រទៀងប្រទង់គ្នារវាង ធម្មជាតិជាមួយនឹងសេដ្ឋកិច្ច អញ្ចឹងនៅក្នុងនេះគេបានផ្ដោតសំខាន់ថានៅគណៈពេលដែលយើងអភិវឌ្ឍឧទាហរណ៍ថាយើងជីកយកប្រេងជីកយករ៉ែនៅក្នុងប្រទេសដូចជាអារ៉ាប៊ីសាអូឌីតប្រទេសដែលសម្បូរប្រេងណាប្រទេសដែលប្រ៊ុយណេប្រទេសអីផ្សេងផ្សេងដែលគេសម្បូរប្រេងគេជីកនៅពេលដែលគេបានផលពីប្រេង ពីធម្មជាតិហ្នឹងវាល្អដែលធ្វើឲ្យប្រទេសគេមានការរីកចម្រើនធ្វើឲ្យមានការរីកប្រជាជនក៏មានផលប្រយោជន៍ក៏ទទួលបានសេដ្ឋកិច្ចល្អអញ្ចឹង សេដ្ឋកិច្ចនៃប្រទេសនឹងមានការរីកចម្រើនតែផ្ទុយទៅវិញវាពីប្រះចាកពីធម្មជាតិអញ្ចឹងវា imbalance វាមានមិនមានភាពស្មើគ្នារវាងសេដ្ឋកិច្ចជាមួយនឹងជាមួយនឹងធនធានធម្មជាតិដែលមានអញ្ចឹងខណៈពេលដែលយើងប្រើធនធានធម្មជាតិនឹងដោយមិនបានពិចារណាធ្វើឲ្យសេដ្ឋកិច្ចវាកើនឡើងល្អល្អខាងសេដ្ឋកិច្ចមានន័យថាយើងព្យាយាមបូមបូមលក់បូមលក់បូមលក់ ថ្មីសេដ្ឋកិច្ចប្រទេស មានការរីកចម្រើនទាំងប្រទេសទាំងប្រជាពលរដ្ឋទាំងសង្គមប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យប៉ះពាល់និងបាត់បង់ធម្មជាតិទាំងអស់នោះបាទកាន់តែខ្សត់ទៅខ្សត់ទៅសេដ្ឋកិច្ចកាន់តែកើនអញ្ចឹងហើយនៅក្នុងនេះគេនិយាយពី imbalance between economic growth and natural resource conservation នេះ especially នេះ biodiversity and forest forestry ជាមួយនឹង water resource mine and land នេះ ជាពិសេសហ្នឹងគឺប្រភេទពពួកនេះដែលមានដូចជា forest fishery water resource នេះធនធានទឹកជាមួយនឹងនេះធនធានរ៉ែជាមួយនឹងដីអាទាំងអស់ហ្នឹងដែលធ្វើឲ្យវាបាត់បង់បន្ទាប់ពីចំណុចដែលយើងប្រើប្រាស់យើងវិនិយោគយើងអភិវឌ្ឍយើងកែច្នៃយើង ស្រូបទាញយកផលពីធម្មជាតិទាំងអស់ហ្នឹងវាធ្វើឲ្យសេដ្ឋកិច្ចយើងមានការរីកចម្រើន អានឹងជារឿងមួយដែលល្អដែលយើងត្រូវគិតពិចារណាប៉ុន្តែផ្ទុយទៅវិញវាធ្វើឲ្យបាត់បង់ទៅលើធម្មជាតិទាំងអស់នោះចឹងប្រទេសមួយចំនួនដូចដែលខ្ញុំបាននិយាយលើរឿងប្រទេសអូស្ត្រាលីគឺធនធានធម្មជាតិរបស់វាគឺមិនឆ្នៃសុខចិត្តមានលុយមានថវិកាទៅទិញពីប្រទេសគេអាហ្នឹងគេអាចថាគេប្រើធនធានឲ្យអស់លទ្ធភាពហើយធនធានដែលគេមានគឺគេព្យាយាមអត់ប្រើគឺទុកឲ្យកូនចៅចំនួនក្រោយគេទុកឲ្យការអភិវឌ្ឍនៅខណៈពេលដែល ប្រទេសផ្សេងផ្សេងគាត់អស់ហើយអញ្ចឹងធនធានធនធានធម្មជាតិរបស់គាត់គាត់អាចលក់វិញកាន់តែមានកាន់តែខ្លាំងណាអញ្ចឹងគាត់អាចសំចៃឬក៏អត់ប្រើប្រាស់នៅគណៈពេលនេះទុកឲ្យអឺប្រើប្រាស់នៅគណៈពេលដែលអត់អាហ្នឹងនិយាយពីធនធាន ធម្មជាតិហ្នឹងអញ្ចឹងប្រទេសអូស្ត្រាលីគាត់ដើរលើគោលការណ៍ហ្នឹងហើយខ្ញុំមិនបានស្រាវជ្រាវទៅលើអាអាបន្ថែមទៀតទេ ទៅលើ goal green grow របស់គេណា នៅ green policy របស់គេក៏មិនទាន់បានសិក្សាស្វែងយល់ដែរថាតើអូស្ត្រាលីហ្នឹងគាត់បានកំណត់យ៉ាងម៉េចប៉ុន្តែគាត់ថាចំណុចនឹងមួយដែលអាចឆ្លើយតបជាមួយនឹងអឺ green growth sustainability និយាយពីការច្នៃប្រឌិតនិងការអភិវឌ្ឍបែប green របស់ប្រទេសអូស្ត្រាលីដែលគាត់យកចិត្តទុកដាក់ទៅលើធនធានធម្មជាតិដោយគាត់មិនប្រើគាត់ព្យាយាមសុកចិត្តទិញពីគេណាបើសិនជាសេដ្ឋកិច្ចគាត់ដំណើរការបានអញ្ចឹងគាត់ទិញពីគេពីប្រទេសដែលជិតខាង បន្ទិញប្រមូលបាទហើយប្រើប្រាស់នៅគណៈពេលបច្ចុប្បន្ននេះអញ្ចឹងដល់ពេលមួយណាពេលមួយដែលយើងត្រូវប្រើគឺអឺយើងត្រូវគិតទៅលើកត្តាទាំងអស់ហ្នឹងហើយចំពោះអឺចំណុចបន្តបាទចំណុចបន្ត គឺនិយាយពី to solve this problem ណាក្នុងក្នុង introduction ហ្នឹងគេនិយាយពីពាក់ព័ន្ធគ្នាជាមួយនឹងកត្តានៃការអឺ កត្តានៃការអភិវឌ្ឍនិងដោះស្រាយទៅលើបញ្ហាអញ្ចឹងការការដោះស្រាយទៅលើបញ្ហានៅក្នុងចំណុចទី1នេះគឺពាក់ព័ន្ធគ្នាជាមួយនឹងប្រទេសកម្ពុជា ថាតើប្រទេសកម្ពុជារបស់យើងហ្នឹងគឺកំពុងតែដំណើរការយ៉ាងម៉េចណាកំពុងតែដំណើរការយ៉ាងម៉េចហើយមានគោលដៅក្នុងការគ្រប់គ្រងទៅលើក្របខ័ណ្ឌបរិស្ថានយ៉ាងដូចម្ដេច ដើម្បីឈានទៅរកការដោះស្រាយបញ្ហា ក្នុងបរិបទនៅក្នុងប្រទេសកម្ពុជាពួកយើងរងចាំបន្តិចណាគឺកំពុងតែធ្វើវីដេអូបរៀនពួកយើងហើយតិចទៀតបន្ទាប់ពីហើយគឺតម្លាក់ចូលក្នុង គ្រូបហើយគេរងចាំបន្តិចណាហើយយើងអាចធ្វើអីបាន ហើយចាំពេលទំនេរយើងអាចមើលក៏បានដែរថ្ងៃនេះប្រហែលជាអាចខ្លះប្រហែលជា30ទៅ40នាទីទៀតទៅវីដេអូនឹងចប់ណា អូខេចឹងចូលដល់ចំណុចទី2បាទចំណុចទី2នៅក្នុងមេរៀនបាទចំណុចទី2នៅក្នុងមេរៀនគឺនិយាយពីក្របខ័ណ្ឌ legal framework របស់ប្រទេសកម្ពុជាយើងបាទអញ្ចឹងនេះ A law and regulation អញ្ចឹងពាក់ព័ន្ធគ្នាជាមួយនឹងការរៀបចំបទដ្ឋានកតិយុត្តផ្លូវច្បាប់ក្នុងការទប់ស្កាត់ក្នុងការចូលរួមចំណែកនៅក្នុងអឺបញ្ហា green អញ្ចឹងចំណុចទី1គឺនេះបានកំណត់បាន រដ្ឋធម្មនុញ្ញច្បាប់ស្តីពីនៅក្នុងឆ្នាំ1993 Law on Environment Protection and Natural Resource នេះការច្បាប់ក្នុងការការពារ ទប់ស្កាត់ធនធានធម្មជាតិណានិងបរិស្ថាននៅក្នុងឆ្នាំ1996 Law on Protection Area ណា Management នៅក្នុងឆ្នាំ2008ហើយជាមួយនឹង Biosafety នៅក្នុងឆ្នាំ1000 2008បាទនៅក្នុង2008 អូខេហើយចំណុចបន្តបន្តបាទអញ្ចឹងពាក់ព័ន្ធនេះជាមួយនឹង law នេះ subs degree on EIA process នៅក្នុងឆ្នាំ1999 Cambodia Sera uh, ratify UN FCC នេះសិតតែជា ចំណុចនៃច្បាប់ដែលពាក់ព័ន្ធគ្នាជាមួយនឹងការទប់ស្កាត់នឹង legal framework របស់ប្រទេសកម្ពុជាយើង ដែលមានការអភិវឌ្ឍកន្លងមក បាទជាមួយកិច្ចសន្យាផ្សេងផ្សេងកិច្ចកងត្រា នៅក្នុងនេះដូច Global Green Grow Institute Agreement នេះកិច្ចព្រមព្រៀងនៅក្នុងការនៅពាក់ព័ន្ធនេះជាមួយវិទ្យាស្ថាន ក្នុងការអភិវឌ្ឍណាអឺពិភពលោកបៃតង ក្នុងបរិបទប្រទេសកម្ពុជាយើងអញ្ចឹងវាមានច្រើនហើយនៅក្នុងមួយទៀតគឺ Mekong Agreement អានេះ Mekong Lang Chang អីជាដើម ចឹងនៅក្នុងនោះគឺមានការអភិវឌ្ឍក្នុងការគិតគូរទៅលើបរិស្ថានដែលគេផ្ដោតសំខាន់ទៅលើការអភិវឌ្ឍទាំងអស់នេះហើយ ធ្វើឲ្យការការពារហើយយើងមានតាំងពីការការពារទៅលើធនធានធម្មជាតិបឹងទន្លេសាបឬក៏ទន្លេមេគង្គដែលមាន កិច្ចព្រមព្រៀងប្រមាណប្រទេសចូលរួមនៅក្នុងហ្នឹងណាគូសង្ខេបត្រួសត្រាសពាក់ព័ន្ធនេះជាមួយនេះហើយនៅក្នុងនេះសាស្ត្រស្រង់ ហើយចំណុចលំអិតនៅក្នុងនេះពួកយើងស្រាវជ្រាវបន្ថែមណាគ្រូមិនបាន លំអិតទៅរាល់ចំណុចនៃការកិច្ចព្រមព្រៀងនីមួយៗទេឬក៏ពាក់ព័ន្ធគ្នាជាមួយនឹងអនុក្រឹត្យឬក៏ប្រតិជក្រិតនេះ sub degree នេះណាអនុក្រឹត្យស្ដីពី ការអភិវឌ្ឍដែលពាក់ព័ន្ធគ្នាជាមួយនឹងការការពារណាអាហ្នឹងសិតតែមាន នៅក្នុងបរិបត្តិប្រទេសកម្ពុជាយើងចំណុចទី2និយាយពី policy បាទ policy និយាយរីនេះ តាមយុទ្ធសាស្ត្រចក្រកោណដំណាក់កាលទី3នៅក្នុងចន្លោះឆ្នាំ1900 2003 2013ដល់2018អានោះក៏និយាយពីពាក់ព័ន្ធគ្នាជាមួយនឹងយុទ្ធសាស្ត្រនៅក្នុងការរៀបចំនេះនិយាយពី National Policy on Green Growth នេះនេះគោលនយោបាយជាតិនៅក្នុងការអភិវឌ្ឍទៅលើ អាជីវកម្មបៃតងឬក៏លក្ខណៈនៃបរិយាកាសបៃតង ដែលយើងត្រូវគិតទៅលើ តាំងពីបរិស្ថាននិងតាំងពីអាជីវកម្ម National Strategy Plan on Green Grow នៅក្នុងឆ្នាំ2013ដល់2030នេះផែនការយុទ្ធសាស្ត្រជាតិក្នុងការអភិវឌ្ឍបៃតងណារយៈពេលឆ្នាំ2013ដល់2030អានេះសិតតែជាក្របខ័ណ្ឌទាំងអស់ហើយទាំងអស់ហ្នឹងគឺយើងអាចស្វែងសាស្វែងបន្ថែមណាមិន ពួកគ្រូមិនបានលំអិតដែរទេអញ្ចឹងសង្ឃឹមថាយើង អាចស្រាវជ្រាវបន្ថែមទៀតហើយនៅមាន assignment ជាច្រើនដែល ពាក់ព័ន្ធគ្នាជាមួយនឹងការស្រាវជ្រាវផ្នែក green តើតើក្នុងបរិបទប្រទេសកម្ពុជាយើងមានគោលដៅក្នុងការអភិវឌ្ឍអ្វីខ្លះហើយផ្នែកអ្វីខ្លះដែលពាក់ព័ន្ធចឹងនៅក្នុងនោះនិយាយតាំងពីអឺក្រសួងបរិស្ថានបដោតសំខាន់ណាស់ណាអញ្ចឹងយើងអាចសិក្សាស្វែងយល់បន្ថែមទៀតពាក់ព័ន្ធគ្នាជាមួយនឹងក្រសួងបរិស្ថាននៅក្នុងការទប់ស្កាត់ លើបញ្ហាដែលកើតឡើងជុំវិញបឹងទលេសាឬក៏បញ្ហាដែលកើតឡើងដែលធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថានរួមអញ្ចឹងយើងអាចមើលបានអូខេបាទហើយចំណុចទី3និយាយពី climate change ណា climate change នេះការបំប្រែប្រួលអាកាសធាតុឬក៏បំរែបំរួលអាកាសធាតុជាមួយនឹងការអភិវឌ្ឍបៃតង climate change from នេះ mitigation to adoption measure to part of Cambodia and grow focusing on coherent and balanced integration of economic, environmental, social, and cultural dimension into overall national development and plan and process នេះចឹងពាក់ព័ន្ធគ្នាជាមួយនឹងការអភិវឌ្ឍឬក៏ការផ្លាស់ប្ដូរអាកាសធាតុគឺត្រូវ បានវាស់ស្ទង់ហើយក៏ជា ផ្នែកមួយនៃការផ្ដោតសំខាន់ទៅលើការអភិវឌ្ឍ ផ្នែក green ដើម្បីឲ្យមានសមតុល្យគ្នារវាង សេដ្ឋកិច្ចនិងបរិយាកាស ណា សេដ្ឋកិច្ចជាមួយនឹងបរិយាកាសឬក៏បរិស្ថាននឹងឯងសង្គមវប្បធម៌ដើម្បីឈានទៅរកផែនការអភិវឌ្ឍចំណុចហ្នឹងណាបាទហើយចំណុចបន្ទាប់ climate change is to achieve green grow goal ណាតាមរយៈទិសដៅនៃការអភិវឌ្ឍ តាមរយៈបំរែបំរួលអាកាសធាតុហ្នឹងគឺរឿងសំខាន់គឺផ្ដោតសំខាន់ទៅលើធ្វើម៉េចឲ្យកាត់បន្ថយបាន low carbon grow and develop នេះ resilient to climate change ណារឿងដែលសំខាន់គឺកាត់បន្ថយ carbon dioxide ណាកាបូនឌីអុកស៊ីតហ្នឹងហើយដែលធ្វើឲ្យទិសដៅរបស់យើងគឺខណៈពេលដែលខ្លាយអាកាសធាតុប្រែប្រួលកាន់តែខ្លាំងឡើងខ្លាំងឡើងវាមកពីបរិយាកាសពុលដែលធ្វើឲ្យ ការអភិវឌ្ឍហ្នឹងកាន់តែដោយសារការអភិវឌ្ឍហ្នឹង ធ្វើឲ្យមានអាបរិយាកាសពុលកាបូនឌីអុកស៊ីតកាន់តែច្រើនអញ្ចឹងប្រព័ន្ធឧស្ម័នអីផ្សេងផ្សេងអញ្ចឹងជាពិសេសគឺឧស្សាហកម្មពួកប្រភេទពួកផ្សែងពួកអីហើយឥឡូវនេះដូចថានៅក្នុងក្រុងភ្នំពេញអញ្ចឹងបើសិនជាម៉ូតូឬក៏អឺមសូបាយយានយន្តទាំងឡាយណាដែលចេញផ្សាយច្រើនរៀងទឹកខ្លាយទៅជាចម្លែកណាហើយម្នាក់ម្នាក់គឺគិតទៅលើហ្នឹងហើយមកចំនួនគ្រូកាលពីចំនួន9ជាងគាត់ណាជី ឡានចេញផ្សែងហិតផ្សែងរត់តាមហិតផ្សែងអាហ្នឹងយើកាលនោះយើងអត់ដឹងណាវាមិនតាន់ប៉ះពាល់ហើយអូឈ្ងុយណាស់ណាតាមហិតផ្សែងឡានណាអាហ្នឹងហើយជាបញ្ហាណាផ្សែងឡានតែងតោឃើញថាអឺអឺឡានបើកតាមផ្លូវហ្នឹងអាហ្នឹងដែលជាចំណុចមួយដែលធ្វើឲ្យប៉ះពាល់ហើយប៉ះពាល់ទាំងសុខភាពប៉ះពាល់ទាំងបរិយាកាសទូទៅអូខេ បាទចំណុចទី3បន្តនេះ Royal Government of Cambodia has placed a top priority on green growth with environmental sustainability as a core for achievement of Cambodia Millennium Goal នេះនៅក្នុងអឺផែនការអភិវឌ្ឍនៅក្នុងផែនការគោលដៅអភិវឌ្ឍសហសវត្តរបស់ប្រទេសកម្ពុជាយើងក៏បានផ្ដោតយ៉ាងសំខាន់ជាអត្ថិភាព ទៅលើ ការអភិវឌ្ឍ បរិយាកាសប្រកបទៅដោយចេរភាពណាជាអត្ថភាពមួយក្នុងការអភិវឌ្ឍទៅលើ green នឹងឯងបាទហើយនឹងមួយទៀតគឺការកាត់បន្ថយភាពក្រីក្រអានេះជារឿងមួយដែលល្អវាទន្ទឹមនឹងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនក៏វាប្រះចាកជាមួយនឹង ការគិតគូរទៅលើបរិស្ថានខណៈពេលដែលយើងគិតគូរនៅពេលដែលដូចថានៅក្នុងព្រៃដើម្បីកាត់បន្ថយភាពក្រីក្រហើយប្រជាពលរដ្ឋក៏ចាប់ផ្ដើមកាប់កាប់ព្រៃឈើរៀនព្រៃ ទន្ទ្រានព្រៃដើម្បីធ្វើ ដំណាំធ្វើកសិកម្មអានេះដែលជាចំណុចមួយដែលប្រះចាកពី green grow ទិសដៅ green grow អញ្ចឹង green grow គឺយើងដាំ គឺយើងរក្សារក្សារាល់អ្វីដែលយើងមានហើយយើងកាត់បន្ថយប៉ុន្តែបើសិនជាយើងអត់កាត់ធ្វើឲ្យប្រជាពលរដ្ឋដែលមិនមិនមានជីវភាពល្អទូទាដែលគាត់ពិបាកក្នុងការរស់នៅនឹងគាត់មិនអាចប្រកបរបរកសិកម្មបានទេអញ្ចឹងអាពីរហ្នឹងវាប្រះចាកគ្នា អញ្ចឹងនៅក្នុងទិសដៅក្នុងការអភិវឌ្ឍអឺគោលដៅអភិវឌ្ឍប្រកបទៅដោយជីវភាពហ្នឹងដែលគិតគូរទៅលើបរិស្ថានគឺផ្ដោតសំខាន់ទៅលើស្ថានភាពសេដ្ឋកិច្ចនេះកាត់បន្ថយភាពក្រីក្រនេះហើយកាត់បន្ថយភាពក្រីក្រមានន័យថាធ្វើឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋហ្នឹងកាន់តែប្រសើរឡើងហើយក៏សមស្របជាមួយនឹងការគិតគូរទៅលើបរិស្ថានដែរចំណុចហ្នឹង Millennium Goal Millennium Development Goal ហ្នឹងគោលដៅអភិវឌ្ឍសហសវត្ថិ អូខេចូលដល់ចំណុចទី2នេះ Green Grow Institution has been established នេះអឺវិទ្យាស្ថានអភិវឌ្ឍបៃតងត្រូវបានបង្កើតឡើងដែលជានៅក្នុងនោះហៅកាត់ថា NCGCGG នេះ National Council on Green Growth នេះ ដែលស្ថិតនៅ General Secretary for Green Growth នេះដែលរដ្ឋលេខាធិការណាដែលពាក់ព័ន្ធជាមួយនឹងរដ្ឋលេខាធិការសម្រាប់ការអភិវឌ្ឍបៃតងណាអាចហៅកាត់ថា GSGG GSGG នៅក្នុងឆ្នាំ2012អញ្ចឹងរដ្ឋស្ថាប័ននេះគឺបង្កើតឡើង ដើម្បីរៀបចំគោលការណ៍និង policy ដើម្បីពិនិត្យនិងរៀបចំ ធ្វើការអភិវឌ្ឍប្រកបដោយចីរភាពនឹងឯងអូខេនេះ creating mechanism on green grow អញ្ចឹងតាមរយៈក្រមរក្សានិងវិទ្យាស្ថានដែលគេបង្កើតឡើងនោះ គឺគេបានដាក់ទិសដៅនៅក្នុងការអភិវឌ្ឍដែលមានរចនាសម្ព័ន្ធដូចខាងក្រោម NCGG GSGG ណានៅក្នុងស្ថាប័នទាំងពីរហ្នឹងដែលនៅក្រោមបង្គាប់ណា GSCC ហ្នឹងគឺស្ថិតនៅក្រោមចំពោះរដ្ឋលេខាធិការមួយ នៅក្នុងមួយនៅអគ្គមួយរដ្ឋមួយជា ក្រុមប្រឹក្សាមួយ ជាក្រុមប្រឹក្សាមួយទៀតជាអឺជាអឺអឺរដ្ឋលេខាធិការចឹង General Secretariat for Green Grow នេះឯងចឹងពីរហ្នឹងគឺស្ថិតនៅក្នុង រចនាសម្ព័ន្ធតែមួយដែលស្ថិតនៅក្រោមនេះស្ថាប័នហ្នឹងឯងអូខេចឹងស្ថាប័ននោះមានប្រមាណ divide មាន4 division of admin and finance នេះមាន admin finance មានន័យថា ចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រហ្នឹងទៅថាតើមានកញ្ចប់លុយមកពីណារដ្ឋដំណើរការយ៉ាងម៉េច Green Environment and Natural Resource នេះពាក់ព័ន្ធគ្នាជាមួយនឹងបរិស្ថានជាមួយនឹងធនធានធម្មជាតិមួយទៀត Green Economic Investment ការវិនិយោគនិងសេដ្ឋកិច្ចឲ្យ be green នេះ evaluation and monitoring នេះ monitoring and evaluation នេះផ្នែកត្រួតពិនិត្យនិងវិនិច្ឆ័យ ចឹង division ចំនួន4នេះវាបានធ្វើការជាមួយគ្នាហើយនេះជាអ្នក control នេះជាអ្នកអនុវត្តបន្ត ហើយដើរលើមធ្យោបាយ2អញ្ចឹងគិតគូរទៅលើបរិស្ថានគិតគូរទៅលើសេដ្ឋកិច្ចនិងការអភិវឌ្ឍនេះពីរហ្នឹងទន្ទឹមគ្នាអញ្ចឹងរឿងហ្នឹងគឺវាដើរលើតែពីរឯងទី1 human resource អឺ natural resource ទី2គឺពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ច អញ្ចឹងបើសិនជាយើងវិនិយោគឧទាហរណ៍តំបន់វិនិយោគមួយយើងចង់វិនិយោគអញ្ចឹងនៅពេលដែលយើងវិនិយោគចាប់ផ្ដើមគិតគូរទៅលើបរិស្ថានណាបើយើងមិនបានបំផ្លាញធម្មជាតិនៅ ក្នុងនោះក៏ក៏យើងបានធ្វើសកម្មភាពមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដែរអញ្ចឹងនៅពេលដែលយើងវិនិយោគធ្វើសកម្មភាពសេដ្ឋកិច្ចអីផ្សេងផ្សេងធ្វើឲ្យប៉ះពាល់បាទដែរបាទបើយើងថានៅនោះដីទំនេរបាទបើដីទំនេរយើងតែជីក គាស់កាយធ្វើសង់សង់អាគារធ្វើការវិនិយោគធ្វើការអភិវឌ្ឍអីហ្នឹងក៏វាធ្វើឲ្យប៉ះពាល់ទៅលើធម្មជាតិដែរបាទគ្រាន់តែប៉ះពាល់វាមានកម្រិតហើយដែលយើងអាចត្រូវធ្វើឲ្យវាប្រសើរជាងទុកដីទំនេរអាហ្នឹងអាហ្នឹងវាជារឿងមួយដែលយើងត្រូវវិនិយោគអញ្ចឹងនៅក្នុងនេះវាធ្វើម៉េចទិសដៅរបស់គេ គឺដើម្បីឲ្យ balance រវាង new natural resource ជាមួយនឹង economy ណាជាមួយនឹងសេដ្ឋកិច្ចហ្នឹងទិសដៅដែលគេប្រើ ទៅលើមធ្យោបាយទាំង ពីរណាមធ្យោបាយទាំងពីរនេះគឺវា balance គ្នាហើយបើពីរហ្នឹង imbalance អភិវឌ្ឍខ្លាំងពេក ធ្វើឲ្យសេដ្ឋកិច្ចវារីកចម្រើនជារឿងល្អប៉ុន្តែ វាបាត់បង់ទៅលើវាបាត់បង់និងប៉ះពាល់ទៅលើបរិស្ថានខ្លាំងតែផ្ទុយទៅវិញបើសិនជាយើងអត់គិតពីរឿងយើងគិតតែរើរឿងបរិស្ថានខ្លាំងពេកវាធ្វើឲ្យយើងបាត់បង់សេដ្ឋកិច្ចសេដ្ឋកិច្ចយើង អន់ថយអាហ្នឹងដែលជា បើយើងនិយាយសាមញ្ញគេថាខាងនេះបើយើងគិត ពីធម្មជាតិគេហៅថាបុរាណនិយមបុរាណនិយមឬក៏នៅពេលដែលយើងគិតហើយ យើងធ្វើហើយវាវាជ្រុលពេកណាយើងគិតថាហេអត់ធ្វើឲ្យខ្លាចខូចខ្លាចប៉ះពាល់ធម្មជាតិអញ្ចឹងវាធ្វើឲ្យយើង បាត់បង់ធ្វើឲ្យយើងក្រីក្រអញ្ចឹងរឿងពីរហ្នឹងគឺត្រូវដើរទន្ទឹមគ្នាបើយើងធ្វើដើម្បីចង់ឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន ក៏យើងត្រូវគិតគូរទៅលើបរិស្ថាននឹងដែរដើម្បីកុំឲ្យវាប៉ះពាល់បើមិនជាវាប៉ះពាល់ប៉ះពាល់តិចតាមដែលអាចធ្វើទៅបានអញ្ចឹងហើយដូច case ដដែលដែលគ្រូលើកឡើងនិយាយពាក់ព័ន្ធគ្នាជាមួយនឹងធនធានធម្មជាតិអញ្ចឹងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជានៅក្នុងប្រទេសអូស្ត្រាលីដែលគេប្រើគេមិនបានជីកយក គេមិនបានឆ្នៃអីធ្វើឲ្យប៉ះពាល់ទៅលើធម្មជាតិទេបាទ ឬក៏គេអភិវឌ្ឍប្រទេសនៅក្នុងតំបន់អភិវឌ្ឍក្រុងអាហ្នឹងជារឿងមួយដែលយើងត្រូវតែធ្វើឲ្យជៀសវាមិនរួចទេប៉ុន្តែធម្មជាតិទុនធានធម្មជាតិជាពិសេសគឺរ៉ែរ៉ែធនធានធម្មជាតិផ្សេងផ្សេងទាំងអស់របស់ប្រទេសអូស្ត្រាលីគឺខាងអូស្ត្រាលីមិនមិនមិនព្យាយាមយកទេ គឺព្យាយាមដោយប្រើប្រាស់ធនធាននៅខាងក្រៅដែលយកមកផ្គត់ផ្គង់ក្នុងប្រទេសអញ្ចឹងណា នឹងចំណុចហ្នឹងដែលយើងអាចធ្វើបានមានន័យថាយើងអភិវឌ្ឍប្រទេសធ្វើឲ្យប្រទេសមានសេដ្ឋកិច្ចមានការរីកចម្រើនប៉ុន្តែយើងមិនព្យាយាមយកទេបាទហ្នឹងយើងមិនព្យាយាមយកបើយើងមានលទ្ធភាពអាចទិញពីគេបាននឹងទិញអាចចំណុចហ្នឹងដែលយើងធ្វើឲ្យវា balance រវាងសេដ្ឋកិច្ចជាមួយនឹងអឺ natural resource អូខេចំណុចទី4 National Grow Green Grow Roadmap នេះ ណាពាក់ព័ន្ធគ្នាជាមួយនឹងទិសដៅក្នុងការអភិវឌ្ឍអឺជាតិរបស់អភិវឌ្ឍបៃជាតិជាតិបៃតងនិយាយទៅ access to water resource management and sanitation អនាម័យជាមួយនឹងការគ្រប់គ្រងធនធានធម្មជាតិហ្នឹងឲ្យមានប្រសិទ្ធភាព access to food security នេះពាក់ព័ន្ធគ្នាជាមួយនឹងការសុវត្ថិភាពអាហារហ្នឹងក៏ពាក់ព័ន្ធដែរ and non chemical product អានេះដែល គាត់ណថានៅពេលដែលយើងគិតលើកសិកម្មបែបសរីរាង្គវាបានជួយចូលរួមចំណែកមួយហើយចូលរួមចំណែកក្នុងការទប់ស្កាត់អឺអាហារប្រកបទៅដោយសុវត្ថិភាពមានន័យថាយើងអត់ប្រើគីមីច្រើនយើងអត់ប្រើជាតិពុលច្រើនធ្វើឲ្យអឺយើងទទួលបានផលល្អ access to sustainable land use នេះការប្រើប្រាស់ដីប្រកបទៅដោយអឺការប្រើប្រាស់ដីប្រកបទៅដោយចីរភាព អឺនៅតំបន់ប្រទេសអូស្ត្រាលីដែលដែលខ្ញុំសង្កេតឃើញហើយរាល់អូស្ត្រាលីដែលគាត់រើសពុះរើសប្រជាពលរដ្ឋប្រទេសផ្សេងផ្សេងដែលអាចដាក់ទៅជាពលករទៅបំរើបំរាស់ដីទៅបំរើបំរាស់អីផ្សេងផ្សេងនៅក្នុងហ្នឹងគឺគេគេរៀបចំទិសដៅក្នុងការអភិវឌ្ឍប្រទេសតាមតំបន់តំបន់ណា ដែលពុំមានមនុស្សទៅរស់នៅគេលើកទឹកចិត្តឲ្យពលករទៅធ្វើលើកទឹកចិត្តឲ្យ សហគ្រិនណាខ្ចីវិនិយោគទៅធ្វើការងាររស់ស៊ីនៅក្នុងតំបន់នីមួយៗធ្វើកសិកម្មធ្វើអីផ្សេងផ្សេងអញ្ចឹងគេលើកទឹកចិត្តដោយហើយរើសពលករហើយបើសិនជាជនជាតិអូស្ត្រាលីសុទ្ធតែម្ដងគឺគាត់មិនទៅធ្វើទេមួយចំនួនណាអញ្ចឹងប្រទេសដទៃដែលគាត់មានសញ្ជាតិអូស្ត្រាលីហើយគាត់មានសិទ្ធិក្នុងការអភិវឌ្ឍក្នុងការធ្វើអាជីវកម្មគឺគាត់អាចវិនិយោគនៅក្នុងតំបន់ បានអានេះគឺការប្រះប្រាស់ដី ចឹងដីទំនេរនិងដីដែល មិនទាន់មាន គេចាប់ផ្ដើមគិតទៅពិចារណារៀបចំយុទ្ធសាស្ត្រដើម្បីឲ្យប្រជាពលរដ្ឋទៅរស់នៅចឹងតំបន់ដែលគេមិនសូវមានដែលមានការលំបាកក្នុងការរស់នៅគេលើកទឹកចិត្តឲ្យទៅណាចឹងពលករខ្មែរមួយចំនួនដែលគាត់អឺចេញទៅធ្វើការនៅប្រទេសអូស្ត្រាលីដែលគាត់ដាក់ស្នើសុំទៅហ្នឹងគឺគាត់ទៅធ្វើការពពពេលខ្លះគេលំបាកឡើយហ្នឹងគេស្នើសុំឲ្យទៅតំបន់ហ្នឹងតែម្ដងគឺអត់មានជំរឿ តតែយើងគ្រប់លក្ខខណ្ឌផ្សេងផ្សេងក្នុងការរស់នៅអីផ្សេងផ្សេងបានយើងអាចមាន សិទ្ធស្នើសុំចេញពីតំបន់ហ្នឹងណា access to renewable energy and energy uh, energy efficiency នេះការប្រើប្រាស់ទៅលើធម្មពលនិងនិងការច្នៃប្រឌិត និងការប្រើប្រាស់ធម្មពលប្រកបទៅដោយប្រសិទ្ធភាពនេះ access to info, information and technology and knowledge នេះចាប់ផ្ដើមប្រម៉ែប្រមូលព័ត៌មាននិងចំណេះដឹងហើយ access to mean for better mobility នេះនេះ access to finance and investment នេះចំណុចដែលដែលត្រូវធ្វើការវិនិយោគជាមួយនឹងហេរញ្ញវត្ថុនឹងឯងអូខេអញ្ចឹងរឿងពាក់ព័ន្ធគ្នាជាមួយនឹងការ road map នៅក្នុងការអភិវឌ្ឍណាសិតតែជារឿងមួយដែលគេអភិវឌ្ឍទៅថាតើដំណើរការដល់ណាដល់ណាអាហ្នឹងយើងតាមដាន report គេបន្តបាទ អូខេហើយចំណុចទី4នេះគេនិយាយពី road map ហ្នឹងគឺធាក់ពាក់ព័ន្ធគ្នាជាមួយនឹងយុទ្ធសាស្ត្រនេះ National Green Grow Road Map គេបានបង្ហាញណាបាទបានបង្ហាញនៅក្នុងហ្នឹងជាមួយនឹងក្រសួងបរិស្ថាននេះ Green Grow ជាមួយនឹង ES នេះ Escape នេះ Escape បាទអង្គការពិភពលោកអង្គការក្រៅរដ្ឋាភិបាលណាគាត់ចូលរួមជាមួយនឹងក្រសួងបរិស្ថាន All of these have been integrated into the National Green Grow Policy and uh, strategy ណារាល់ចំណុចដែល បានបង្ហាញនេះគឺដកស្រង់ចេញពី National Green Growth Road Map នឹងឯងបាទសម្រាប់ប្រទេសកម្ពុជាយើងអូខេចំណុចទី5បាទចំណុចទី5គឺនិយាយពី National Policy on Green Growth ដដែល បាទ The National Policy on Green Growth was approved by នេះ RGC បាទរដ្ឋាភិបាលប្រទេសកម្ពុជាយើងនេះ Royal Government of Cambodia on March 1st March 13 អូខេអញ្ចឹងគោលដៅអភិវឌ្ឍបៃតងគោលនយោបាយប្រទេសជាតិណានៃការអភិវឌ្ឍបៃតងត្រូវបានអនុញ្ញាតនឹងអនុម័តនៅក្នុងឆ្នាំ2013ណាដោយរដ្ឋាភិបាលប្រទេសកម្ពុជារបស់យើងហើយនៅក្នុងនោះ មាន a policy in investigate try balance នេះធ្វើម៉េចព្យាយាមឲ្យ balance ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹង environment ណាទិសដៅទិសដៅរបស់យើងដែលដើរណាអញ្ចឹងវាប្រះចា និយាយទៅគឺវាប្រះចាប៉ុន្តែ អ្វីដែលយើងផ្ដោតសំខាន់នោះគឺសេដ្ឋកិច្ចក៏រីកចម្រើនធម្មជាតិធនធានធម្មជាតិនិងបរិស្ថានក៏វានៅរក្សាបានវែងយូរអង្វែងអាហ្នឹងដែលយើងត្រូវគិតអញ្ចឹងទិសដៅនៅក្នុង ការអភិវឌ្ឍជាតិហ្នឹងគឺចង់ឲ្យវាមានបលិនមាន សមតុល្យរវាងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជា ធនធានធម្មជាតិទាំងសង្គមវប្បធម៌ណាសង្គមវប្បធម៌អូខេ នេះនេះ Royal Government of Cambodia National of Policy on Green Growth ណានេះ the Council of Minister on ថ្ងៃទីប៉ុណ្ណេះនេះ approve by ណាចឹងមាន MOE ណា Ministry of Environment ជាមួយនឹង NCGC ហ្នឹងគណៈកម្មការមិញនេះខ្ញុំបានបង្ហាញនៅក្នុង slide មុនដែលនិយាយពី NCGG ជាមួយនឹង NGS SDG ឯណាហ្នឹងនេះ policy aim to enhance នេះគោលនយោបាយអឺគោលបំណងនៃគោលនយោបាយគឺ ដើម្បីពង្រឹង well being livelihood of all people in harmonization with នេះ ecology safety through នេះគោលនយោបាយគឺដើម្បីពង្រឹងនឹងការក្នុងការរស់នៅប្រចាំថ្ងៃជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការគ្រោះថ្នាក់អីផ្សេងផ្សេងដែលធ្វើឲ្យប្រព័ន្ធ ecology កាន់តែមានប្រសិទ្ធភាពអញ្ចឹងនៅក្នុងនោះមានអី green grow ណាអឺ green economic blue economic ណា environment protection social safety net system ណាប្រព័ន្ធក្នុងការការប្រព័ន្ធនឹងបណ្ដាញក្នុងការ ធ្វើឲ្យសង្គមមាន សមត្ថភាពនៃ unwhole national culture identity នេះ unwhole uphold ណាអញ្ចឹង ទាំងអស់នេះសិតតែជាចំណុច ដែលយើងត្រូវតែពិចារណា នៅក្នុងគេដែលយើង green grow ធ្វើឲ្យរាល់បញ្ហានៃការគិតនិងផ្នត់គំនិតនៅក្នុងការធ្វើអ្វីមួយប្រកបដោយ green បន្តមកទៀតធ្វើឲ្យ green ទៅលើ economic ទៀតណា economy ទៀតហើយមួយទៀត blue economy ទៀតណាមានតែមក green នេះ blue ទៀតណាអូខេនេះយុទ្ធសាស្ត្រដែលយើងប្រើនេះ in order to achieve អ្នក GG goal aim strategy are follow រឿងដែលសំខាន់នៅក្នុងការអភិវឌ្ឍទៅលើ green grow goal នេះ G G G G G G ទាំង3បាទ G ទាំង3ហ្នឹងគឺទី1នេះ National collaboration and collaboration internal ណាការអភិវឌ្ឍនិងសហប្រតិបត្តិការឲ្យបានទូលំទូលាយនៅក្នុងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ទី2 study research and data analysis ចាប់ផ្ដើមសិក្សាស្រាវជ្រាវនិងវិភាគទៅលើទិន្នន័យដែលពាក់ព័ន្ធជំវិញបញ្ហា green growth ចំណុចទី4នេះ harmonize growth នេះ economic sustainable and culture ណាចំណុចដែលធ្វើឲ្យមានការកាត់គិតគូរទៅលើបរិស្ថានធ្វើឲ្យ grow green កាន់តែ grow economic ក៏ grow society ក៏ grow and culture ចំណុចទី4និយាយពី ធនធានធម្មជាតិធនធានមនុស្សបាទការអភិវឌ្ឍធនធានមនុស្សមានន័យថាយើងត្រូវតែបណ្ដោះផ្នត់គំនិតមនុស្សពាក់ព័ន្ធជាមួយនឹង Green Grow ហ្នឹងឲ្យបានច្រើនមានន័យថាមនុស្សទូទៅមួយចំនួនមិនប្រកាសតែគាត់យកចិត្តទុកដាក់ទៅលើបរិស្ថានទេគាត់ត្រូវគិតគូរទៅលើបរិស្ថានដែរណាអ្នកខ្លះគាត់មិនប្រកាសតែយល់ទេប៉ុន្តែកលឹះនៅក្នុងការធ្វើក្នុងការអភិវឌ្ឍយើងត្រូវគិតគូរហើយយើងបដោះធនធានហ្នឹងឲ្យកាន់តែប្រសើរឡើងដូច ខុសដែលយើងបានធ្វើហ្នឹងគឺដែលយើងកំពុង តែរៀនហ្នឹងគឺជាខុសមួយគឺជាសកម្មភាពមួយនៃ human resource development ហ្នឹងមានន័យថាទិសដៅក្នុងការអភិវឌ្ឍធនធានមនុស្សយើងឲ្យយល់ដឹងពីផ្នែកបរិស្ថានហ្នឹងឲ្យ បានច្រើនក្នុងការអភិវឌ្ឍអូខេចំណុចបន្ទាប់ sustainable green technology development នេះការអភិវឌ្ឍ green ហ្នឹងប្រកបទៅដោយ technology ណាឲ្យមានស្ថិរភាពអូខេអញ្ចឹង4ចំណុចនេះឯងបាទ ចំណុចទី6 National ដដែលយើងយកនិយាយមកតនេះ Council of Minister ដូចគ្នា National Strategic Plan តកតងជាមួយនឹង goal ទៅធំ ហើយនឹង plan នៅក្នុងឆ្នាំ2013ដល់2030 RGC approve នៅក្នុងនេះ strategic goal need to be improved green grow by focusing on នេះ strategic direction include នេះ see next slide include include អីខ្លះនេះ include 5ចំណុច9ចំណុចណា9ចំណុចនៅក្នុងហ្នឹងបាទទី1 green investment green job creation នេះ green invest and green investment and green job creation នេះចំណុចទី1ដែលរឿងសំខាន់ទៅលើ green grow ហ្នឹងយុទ្ធសាស្ត្រជាតិផែនការយុទ្ធសាស្ត្រជាតិក្នុងការអភិវឌ្ឍគឺវិនិយោគទៅលើអាជីវកម្មបៃអាជីវកម្មបៃតង ណា invest ទៅលើអឺអាជីវកម្មអីតនេះបង្កើតទៅលើ ការងារដែល ពាក់ព័ន្ធគ្នាជាមួយនឹងបញ្ហា green green job green economic management in balance with environment នេះធ្វើឲ្យសេដ្ឋកិច្ចការគ្រប់គ្រងសេដ្ឋកិច្ចឲ្យមានឲ្យបៃតងហើយវា សមតលគ្នាជាមួយនឹងបរិស្ថានហើយចំណុចទី3 blue economic development sustainable នេះការអភិវឌ្ឍសេដ្ឋកិច្ច Q Q មានន័យថាសំដៅទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបទៅដោយចីរភាពដែលធ្វើឲ្យសេដ្ឋកិច្ចនឹងដំណើរការយ៉ាងរលូនណាពុំមានចះតពលទៅលើបរិស្ថាន Green Environment and Natural Resource Management នេះការអភិវឌ្ឍនិងគ្រប់គ្រង ទៅលើបញ្ហាបរិស្ថានជាមួយនឹងធនធានធម្មជាតិ Human Resource Development នេះនេះសិតតែជាកលឹះនៅក្នុងការអភិវឌ្ឍនៅក្នុងយុទ្ធសាស្ត្រនឹងឯងនីមួយនីមួយអានេះសិតតែជាសកម្មភាពដែលគេធ្វើណាហើយដូចខ្ញុំបាននិយាយមិញ human resource ហ្នឹងគឺជារឿងមួយដែលយើងត្រូវបដោះបដាលនិស្សិតយើងឲ្យយល់ឲ្យស្វែងយល់ពីរឿងបរិស្ថានឲ្យចេះដឹងណាហើយសម្រាប់យើងទូទៅនៅក្នុងមេរៀនបន្ទាប់យើងនឹងនិយាយពីនេះ green investment ជាមួយនឹង green job creation តើយើងបង្កើតយ៉ាងម៉េចណា បាទចំណុចទី6នេះ effective green in technology management បាទចំណុចទី7 promotion of green social safety system នេះសិតតែជាសកម្មភាពដែលយើងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍអញ្ចឹងអាទាំងអស់នេះតាមរយៈ key concept ទាំងអស់ណា key concept ជា plan strategic ទាំងអស់នេះ គឺយើង អាចបង្កើត បានណាទៅជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍប្រទេស ទៅជាយុទ្ធសាស្ត្រក្នុង ការអភិវឌ្ឍអឺអីផ្សេងផ្សេង បានច្រើនមែនទែនបាទអញ្ចឹងនៅក្នុងនេះគ្រូសង្ខេបប៉ុណ្ណេះហើយចាំរងចាំជួប គ្នានៅក្នុងមេរៀនទី2វីដេអូទី2ណាអញ្ចឹងគ្រូសង្ខេបត្រឹមចំណុចទី9ស្លាយទី52បាទស្លាយទី52អញ្ចឹងរងចាំជួប គ្នានៅក្នុងមេរៀនទី3នេះហើយស្លាយបន្ទាប់វីដេអូបន្ទាប់ណា